បាទសួស្តីអតិជនសិប្បកម្មដែកបាទថ្ងៃនេះដែរមកធ្វើជាប្រភេទកម្រាលក្តារជាន់ណានៅប្រភេទ resort គាត់ដែរអានេះគាត់ធ្វើជាលក្ខណៈក្តារដែលលៀនចូលមាត់បឹងរបស់គាត់នេះ2ម៉ែត្រកន្លះបាទហើយអាប្រភេទក្តារក្រាលនេះដែរអឺយើងធ្វើតតឹងរបស់វា2 13ម៉ែត្រហើយប្រោយរបស់វាគឺ6ម៉ែត្របាទអានេះគឺយើងរៀបគ្រងឲ្យអស់ហើយ ហើយយើងនឹងផ្សារអំពេញវាហើយយើងនឹងបាញ់ជាប្រភេទក្តារបាទអញ្ចឹងសម្រាប់អតិថិជនដែលគាត់ចង់បាននៅប្រភេទដែកឬក៏ជាងដែកអីអត់ប្រមាថរទៀតទេគឺ សម្រាប់ទីតាំងពួកយើងផ្ទាល់គឺនៅនៅនៅពេញបាទនេះគឺយើងមកធ្វើឲ្យឲ្យគាត់នៅខាងខណ្ឌកវោបាទខណ្ឌកវោសង្កាត់បឹងធំរាជធានីភ្នំពេញបាទដែលជាប្រភេទដីរីសតដែលនិយាយទៅចេញរួចហ្មងនៅរីសតគាត់នេះគឺគាត់ធ្វើរហូតហើយឥឡូវយើងនៅមានគម្រោងមួយទៀតបាទនោះឥឡូវខ្ញុំស៊ូមនោះអាកន្លែងនេះគឺយើងធ្វើជាប្រភេទកញ្ចក់បាទយើងបានសិក្សាប្លង់មួយគាត់ហើយហើយ នៅតែគេចាក់គ្រឹះសសរហើយគឺយើងចាប់បានចូលធ្វើទៀតហើយអញ្ចឹងវាអានេះគឺយើងបាញ់ក្តារចាក្តារក៏គាត់ក៏ក្រាស់ដែរបាទកម្រាស់នេះចូល3ហ៊ុនហើយបាទអញ្ចឹងសម្រាប់អតិថិជនដែលនៅបណ្ដាខេត្តបើសិនជាពិបាករកជាងអីអាចតាក់ទងមកកាន់សិប្បកម្មដាច់យើងខ្ញុំបានអឺសម្រាប់អានេះគឺខ្ញុំស៊ីពីគាត់មកការ៉េតែ 4ដុល្លារទេគឺយើងក្រាក្តារយើងមានប្រកាន់ដៃហើយយើងមានអាអាជើងក្រោមនោះដល់ស្ដៅចុះណាហើយប្រព័ន្ធនេះគឺយើងធ្វើរយៈពេល2ថ្ងៃបាទនៅ បាញ់ក្តារទៀតគឺយើងប្រើរយៈពេល5ថ្ងៃទៀតគឺហើយហើយអញ្ចឹងសម្រាប់70កែជាតិយើងធ្វើរយៈពេល3ថ្ងៃ គឺយើងប្រើជាង3នាក់មេជាង2ហើយកូនជាង1អញ្ចឹងអតិថិជនដែលគាត់ចង់បាននៅជាងដែលមានគុណភាពនិងអាចជឿជាក់បានក៏សូមតាក់ទងមកកាន់សិប្បកម្មដែកនិងទ្វាររមូលយើងខ្ញុំយើងខ្ញុំមានជាសេវាកម្មជាច្រើនដូចជាប្រភេទគ្រឿងដែកគឺពួកខ្ញុំមានទាំងអស់ហើយ ជាប្រភេទទ្វារសម្រាប់ទ្វារវិញគឺយើងមានជាជាច្រើនមែនតើគឺមានជាទ្វារដែកគឺមានជាទ្វាររមូលគឺមានជាទ្វាររូតហើយតកតងមួយទ្វាររូតគឺយើងមាន2 option ហើយបងប្អូនទៅទៀតមានទ្វារតៃវ៉ាន់និងទ្វារដែកអញ្ចឹងនៅពេលដែលអាគម្រោងផ្ដាក់ខ្លានេះខ្ញុំឲ្យចេញជាគ្រឿងខ្ញុំនឹងមានជាវីដេអូជូនឲ្យភ្ញៀវភ្ញៀវក៏ដូចជាមួយថ្មីថ្មីតែគាត់ ចង់បានដូចគ្នាឲ្យគាត់មើលថាម៉ូតហ្នឹងមិនស្អាតដល់អីអត់ចឹង